មកសំសួរបន្ថែមទៀតត្រង់ចំណុចប្រជាធិបតេយ្យកណាប្រជាធិបតេយ្យប្រទេសគេគេបោះឆ្នោតហើយគេប្រកាសលទ្ធផលហើយ គឺគូប្រកួតគូប្រជែងគេប្រកាសទទួលស្គាល់គេជាជាអ្នកឈ្នះកណាដល់ចំណែកខាងអ្នកដែលគេចាញ់ គេប្រកាសខ្លួនទទួលស្គាល់ថាខ្លួនគេនឹងចាញ់តែអានឹងកតាមកអំពីប្រទេសគេយ៉ាងម៉េចបានទៅជាអាចធ្វើបានដោយងាយម្លេះគាត់តែប្រកាសលទ្ធផលហ្នឹងពួកគាត់ទាំងពីរចេញមកសារភាពទាំងអងមួយឈ្នះមួយចាញ់ទទួលស្គាល់ហ្នឹងមកពីអីបាទកណាយើងមើលទៅប្រជាធិបតេយ្យដែលរឹងមាំហ្នឹងគេយកសិទ្ធិមនុស្សជាធំកណានិយាយថាសិទ្ធិមនុស្សហ្នឹងវាធំណាស់ហើយសិទ្ធិមនុស្សនៅលើមនុស្សម្នាក់ម្នាក់ហ្នឹងគាត់ទទួលខុសត្រូវនៅក្នុងចំពោះមុខថាគាត់ហ្នឹងវាក្រន់តែជាអ្នកមកជួយបំពេញកតាបកិច្ច ការកសាងប្រទេសតែប៉ុណ្ណោះកាលណាពេលដែលគាត់ទទួលបានលទ្ធផលណាគាត់នឹងទទួលយកលទ្ធផលនោះតែម្ដងការប្រកាសលទ្ធផលនឹងចេញមកគឺបានប៉ុណ្ណាគាត់ត្រូវតែទទួលយកលទ្ធផលនឹងតែម្ដងគាត់មិនអាចប្រឆាំងជាមួយនឹងការងារ ដែលប្រជាពលរដ្ឋនឹងតម្រូវទេនោះហើយជាប្រជាពលរដ្ឋនឹងគឺគាត់បដិញ្ញាចិត្តគាត់តម្រូវគាត់ជាអ្នកវិនិច្ឆ័យអញ្ចឹងទេប្រជាពលរដ្ឋដែលជាអ្នកវិនិច្ឆ័យនឹងហើយប្រជាពលរដ្ឋនឹងគឺជាអ្នកអ៊ូម៉ែហើយយើងខ្មែរយើងហៅថាប្រជាពលរដ្ឋអ៊ូម៉ែហ្នឹង ប្រជាប្រដ្ឋនឹងគឺថាជាអ្នកមើលថែ កូនចៅអ្នកដែលទៅបំរើរះក៏ជាអ្នកកូនចៅរបស់ប្រជាក៏ប្រជាប្រដ្ឋដែរមិនមែនអ្នកដឹកនាំប្រជាប្រដ្ឋនឹងឲ្យប្រជាប្រដ្ឋនឹងធ្វើតាមអ្វីក៏ខ្លួនឯងចង់នឹងមិនអញ្ចឹងទេនោះហើយដែលពួកគាត់ពេលដែលបោះបើកស្លឹកឆ្នោតជីងមកមានតួលេខត្រឹមត្រូវហើយពួកគាត់នឹងជីងមកប្រកាសជាសាធារណៈឲ្យគេដឹងថាខ្លួននឹងបានធ្វើមួយអាណត្តិមុនមកហ្នឹងវានៅការខ្វះខាតអ្វីមួយទៅប្រជាប្រដ្ឋគេមិន គេមិនអោយសិទ្ធយើងទៀតគេមិនសម្រេចអោយសិទ្ធយើង ដំណើរការទៅមុខទៀតហើយគាត់នឹងអាចប្រកួតប្រជែងនៅអាណត្តិក្រោយបានទៀតអញ្ចឹងមិនថាប្រទេសនេះវាមិនមានអាណត្តិបញ្ចប់ដូចនៅប្រទេសអាមេរិកទេប្រទេសអូស្ត្រាលីនាយករដ្ឋមន្ត្រីមួយ អាចឈួរ3 4អាណត្តិ5អាណត្តិក៏បានដែរឲ្យតែយើង មានគោលនយោបាយល្អការដឹកនាំនឹងធ្វើឲ្យរះជឿនលឿនធ្វើឲ្យប្រទេសជាតិនឹងរុងរឿងអញ្ចឹងទេអស់ពីអាណត្តិមួយ តែបោះហើយអាចជាប់ទៅអាណត្តិមួយទៀត ហើយបើយើងធ្លាក់ក៏យើងអាចមានសិទ្ធមកឈួរជាបេក្ខជនដឹកនាំនិងបោះឆ្នោតទៅអាណត្តិបន្តបន្តទៀតនេះវាចំណុចមួយប្រជាធិបតេយ្យចម្លែកមិនដូចជានៅអាមេរិកទេមាននាយករដ្ឋមន្ត្រីឬក៏ប្រធានាធិបតីមានសិទ្ធិឈួរតែពីអាណត្តិគាត់បើសិនតែប្រធានាធិបតីនឹងឈួរគ្រប់ពីអាណត្តិហើយហើយធ្លាក់ទៅគឺអត់មានសិទ្ធិមកឈួរទៀតទេឬក៏កាត់លាដល់អាណត្តិពីអាណត្តិគាត់បើកាត់នៅតែចប់ក៏គាត់គ្មានសិទ្ធិឈួរដែរនេះជាទម្រង់នៅអាមេរិក នៅប្រទេសអាមេរិកគឺថាមានសិទ្ធិតែពីអាណត្តិគាត់8ឆ្នាំចប់សពគ្រប់ហើយអ្នកហ្នឹងមិនលេមិនលាលេងក៏ច្បាប់គេមិនតម្រូវឲ្យគាត់ធ្វើតទៅទៀតដែរដោយលោកបារាកាអូបាម៉ាលើកហើយគាត់មានប្រសាអញ្ចឹងគាត់ថាបើគាត់នៅមានច្បាប់ឈួរគាត់ក៏អាចឈួរជាប់បានតទៅទៀតដែរក៏ប៉ុន្តែ នេះជាច្បាប់តម្រូវឲ្យគាត់នឹងត្រូវជាប់អាណត្តិទៅហើយទោះបីគាត់មានកម្លាំងក្នុងការងារបំពេញកតាបកិច្ចជួយជាតិដល់កម្រិតណាមាន អឺបញ្ញាញាណដល់ពិសេសបញ្ញាញាណរបស់គាត់នឹងដល់កម្រិតណាដើម្បីជួយជាតិតទៅមុខទៀតក៏គាត់គ្មានសិទ្ធិដែរមកពីច្បាប់នឹងវាបានចែងអញ្ចឹងអញ្ចឹងប្រទេសមួយដែលគោរពច្បាប់ទាំងអស់គ្នា តាំងពីនាយករដ្ឋមន្ត្រី តាំងពីប្រធានាធិបតីរហូតដល់មនុស្សជាតិធម្មតាដែលនៅខាងក្រោមក្រោមនឹងអ្នកណាក៏គោរពច្បាប់ដូចគ្នាប្រទេសនឹងធ្វើអីមិនសូវប៉ះពាល់អារម្មណ៍ដល់មនុស្សទេមិនសូវមានអឺ បញ្ហាសិទ្ធិមនុស្សទេអញ្ចឹងគេយកសិទ្ធិមនុស្សជាធំនឹងហើយហើយតកណាសិទ្ធិមនុស្សជាធំច្បាប់នឹងហើយជាអ្នកគ្រប់គ្រងលើសិទ្ធិមនុស្សទាំងអស់ហ្នឹងអញ្ចឹងទេពេលដែល មនុស្សតួតោទាំងអស់នៅក្នុងប្រទេសមួយដែលគ្រប់ទៅតាមនៅអាតម្រងច្បាប់នឹងហើយគឺថាគ្មានអ្វីដែលអាចកែប្រែទៅតាម ចិត្តរបស់យើងចង់បានទេគឺកែប្រែទៅតាមចិត្តរបស់យើងមិនបានទេមកអំពីច្បាប់តម្រូវឲ្យយើងធ្វើអញ្ចឹងនេះហើយជាតម្រងមួយដែលគេផ្លាស់ប្ដូរដែលគេទទួលយកយ៉ាងងាយស្រួល ហើយចំណុចមួយទៀតដែលខ្ញុំចង់និយាយនៅទីនេះហេតុអីបានគ្មានវប្បដិសារីគ្មានការឈឺចិត្តពេលដែលយើងធ្លាក់ឆ្នោតមកអំពីប្រទេសគេនេះគេមានអាចិតមួយហៅថា ការប្រកួតប្រជែងក្នុងការងារបម្រើជាតិមិនមែនប្រកួត ប្រជែងដើម្បីឯកជនណានោះទេ ពេលដែលគេចប់អាណត្តិទៅឬក៏គណៈបកមួយនិងគណៈបកមួយ គេវាយគ្នាក្នុងទម្រង់ដែលដើម្បីស្ថាបនាជាតិមិនមែនវាយនៅក្នុងទម្រង់ដែលកាប់សម្លាប់គ្នាឯកជនខាងក្រៅដោយប្រទេសមួយចំនួននៅអាស៊ីទេនោះហើយជាចំណុចខ្លាំងរបស់គេណាអាថ្មសំសួរអំពីតាំងពី នាយករដ្ឋមន្ត្រីហ៊ុនសែនរដ្ឋមន្ត្រីក្រសួងរដ្ឋមន្ត្រី របស់ប្រទេសខ្មែរហ្នឹងជាពិសេសគឺនាយករដ្ឋមន្ត្រីហ៊ុនសែនគាត់ជាប់ តាំងពីអាណត្តិទី1មកទី1គាត់ជាប់នាយករដ្ឋមន្ត្រីទី2ណាក្រាក្រាគាត់ជាប់ទី2ទី1ហ្នឹងគាត់ជាប់ទី2ណាទី1បើថាប្រានរដ្ឋទី1យេគាត់ហ្នឹងទី2តាំងពិតគាត់មានមានឈ្មោះឈរជានាយករដ្ឋមន្ត្រី តាំងពីឆ្នាំ92កណា93 93បោះឆ្នោត93រហូតដល់ពីពេលនេះតើនាយករដ្ឋមន្ត្រីប្រទេសអូស្ត្រាលីគេដូរប្រមាណអ្នកហើយបាទឥឡូវយើងគិតមើលឥឡូវយើងគិតពីតាំងពីឆ្នាំ91ចុង91មកដល់96ហ្នឹងគឺខ្មែរយើងនៅចន្លោះហ្នឹងខ្មែរយើងបាន3ឆ្នាំហើយបោះឆ្នោតដែរហើយយើង91មក96ស្រុកខ្មែរ93 93បានបោះ93បានបោះណាអញ្ចឹងគេបោះពី91ឥឡូវយើងមើលមកពី9ពី91មកយើងគិតថាពី91មកមានមានមានលោកណាឆ្នាំ1991លោកភូគីទីងណា លោកពូគីធីងមានន័យថាគេដូរហូគីធីងទី1ចនហាវើទី2ខេវិនរ៉ាប់ទី3ជូលីហ្គាឡាទី4ថូនីអេបឺតទី5មេលខឹមថឺនវូលទី6ស្កតម៉ូរីសិនទី7ឥឡូវមកដល់មួយទៀតលោកអាន់តូនីនឹងទី8មានន័យថាក្នុងអាណត្តិរបស់លោកហ៊ុនសែនដែលគាត់កំពុងឈួរសប្តាហ៍ហ្នឹងគេដូរ8នាយករដ្ឋមន្ត្រីហ្នឹងមានន័យថាយើងប្រៀបធៀបមើលតើប្រទេសគេជឿនលឿនប៉ុណ្ណាពេលដែលគោលនយោបាយគេមើលឃើញថាមនុស្សម្នាក់ មានសតិសម្បញ្ញៈមានការចំណេះដឹងពោះប៉ុណ្ណាក៏ដោយគេមិនអាចឲ្យយើងដឹកនាំប្រទេសដល់កម្រិតរហូតដល់គេផ្លាស់ប្ដូរ8នាយករដ្ឋមន្ត្រីហើយហើយយើង នៅតែឈួរនាយករដ្ឋរដ្ឋមន្ត្រី តែមួយដដែលទោះបីយើងមានបញ្ញាញាណប៉ុណ្ណាក៏ដោយយើងរកចំណុចមួយដែលខ្លាំងសម្រាប់ប្រទេសយើងក៏មិនងាយដែរមកអំពីចំណេះដឹងរបស់យើង វាមិនស្ថិតនៅក្នុងអឺ ប្រទេសមួយដែលចាត់ទុកថាយើងនឹងចេះដឹងរហូតដល់អ្វីអ្វីក៏អាចធ្វើទាំងអស់បាន ដែរនៅ ក្នុងសម័យបច្ចុប្បន្ននេះសម័យបច្ចេកវិទ្យាទំនើបនេះអាចមាន មនុស្សមួយចំនួន ដែល គេមានបច្ចេកទេស គេមានចំណេះដឹង គេមានការគិតផ្សេងអាចធ្វើឲ្យតម្រង់ដឹកនាំប្រទេសនឹងវាកែប្រែថ្មីមួយទៀត នេះជាចំណុចប្រទេសមក មហាអំណាចលើពិភពលោកក៏ដូចជាប្រទេសដែលកាន់ប្រជាធិបតេយ្យលើពិភពលោកហ្នឹងគេតែងតែមើលឃើញអាចំណុចខ្វះខាតហ្នឹងបានគេចែងជាអាណត្តិអាណត្តិចឹងដើម្បីឲ្យមានការចូលរួមចំណែកអា good idea មានន័យថាមនុស្សម្នាក់ម្នាក់មានការគិតខុសគ្នាអញ្ចឹងទេតម្រងរបស់ដែលយើងគិតហ្នឹងมันឋិតនៅក្នុងតម្រងរបស់គេគិតទេ ហើយតែបើគេយល់អាតម្រងគេគិតនឹងយកមកដាក់ក្នុងតុកឲ្យយើងចរចាដើម្បីធ្វើតាមប្រកាសជាយើងមិនធ្វើតាមទេអញ្ចឹងហើយបានគេដូរនាយករដ្ឋមន្ត្រីនឹងដើម្បីឲ្យនាយករដ្ឋមន្ត្រីមានឱកាសឈរផ្សេងទៀតដើម្បីយកតម្រងរបស់គេគិតនឹងយកមកដាក់ចំពោះមុខតុកនឹងសម្រាប់គេដឹកនាំនៅប្រទេសជាតិគេក្នុងអាណត្តិថ្មីទៀតហើយតើគេពិភាក្សាមើលគេយកមកថាតើគេប្រៀបធៀបមើលតម្រងដឹកនាំចាស់របស់អ្នកមុនណាជាមួយនឹងតម្រងដឹកនាំរបស់អ្នកថ្មីនេះ តើវាមានផ្លាស់ប្ដូរប្រទេសជាតិយ៉ាងណានោះជាចំណុចមួយដែលគេ បង្កើតច្បាប់នឹងឡើងហើយផ្លោបដូរផ្លាស់នាយករដ្ឋមន្ត្រីជារៀងរហូត នឹងមកមកអំពីគេគិតឃើញនៅចំណុចអស់ទាំងហ្នឹងដែលជាចំណុចអវិជ្ជមានណាហើយបើយើងស្រុកខ្មែរវិញយើងគិតថាមានតែនាយករដ្ឋមន្ត្រីមួយនឹងគាត់ទេក្រៅពីហ្នឹងมันអាចមានអ្នកណាផ្សេងគិតចំណុចផ្សេងពីហ្នឹងទេហើយអាហ្នឹងជាចំណុចហ្នឹងมันត្រូវតាមលក្ខណៈធម្មជាតិទេ លក្ខណៈធម្មជាតិមនុស្ស10ចិត្ត10 ចិត្តខុសគ្នាទាំងអស់ហើយបើយើងយកតម្រង់អឺផ្លែកពីធម្មជាតិយើងខ្ញុំកណាគិតថាវាមិនអាចស៊ីជំរូវឲ្យ សង្គមជាតិរបស់យើងនឹងអាចដើរទៅមុខបានជឿនលឿនបានទេមកអំពីយើងនឹងគិតតែចំណុចអវិជ្ជមាន យើងតើគិតចំណុចវិជ្ជមាន ខ្លះផ្ដល់ឱកាសឲ្យមនុស្សសម័យថ្មី មនុស្សចំនួនក្រោយថ្មីត្បិតពួកគាត់មិនស្ថិតនៅក្នុងចំណោមមនុស្សតស៊ូសម័យសង្គ្រាម ដេកព្រៃហូបបន្លែហូបអឺទឹកត្រៃដោយពួកគាត់ចាស់ចាស់មែនហើយត្បិតតែនៅក្នុងសង្គមថ្មីនេះក៏រស់នៅបានសុខសាន្តរានមែនក៏ប៉ុន្តែគិតទៅតាមអាប្រព័ន្ធដឹកនាំហ្នឹងតាម របៀបសម័យថ្មីពួកគាត់នេះយើងគួរណា តែផ្ដល់នៅឱកាសឲ្យពួកគាត់ទៅតាមអាតម្រងហ្នឹងអញ្ចឹងទេខ្ញុំមិនមានគោលបំណងចង់ទម្លាក់នាយករដ្ឋមន្ត្រីហ៊ុនសែនទេក៏ប៉ុន្តែឲ្យនាយករដ្ឋមន្ត្រីហ៊ុនសែនហ្នឹង បើគិតមានអឺមនោសច្ចេតនាក្នុងការងារដឹកនាំប្រទេសគួរណាតែឲ្យឱកាសអ្នកចំនួនថ្មីហ្នឹងគាត់ចូលរួមផងដើម្បីយក idea យកគំនិតរបស់គាត់មកដាក់តុមូលចរចាជជែកគ្នាមើលតើចំណុចដែលគាត់មានហ្នឹងតើអាចប្រើប្រើការបានអត់នេះជាអឺសក្តីប្រាថ្នារបស់ប្រជាជនខ្មែរក៏ដូចជាពិភពលោកគេមើលឃើញថា បើប្រទេសខ្មែរស្ថិតនៅក្នុងការដឹកនាំតែម្នាក់ខ្ញុំគិតជឿថា តិចឆេះនឹងច្រើនមានភាពអវិជ្ជមាននៅក្នុងនោះ